អូសុំទោសផងនេះណាលីនលីនហត់ចេញពីកតបចេញមកធ្វើម៉េចមកដេកមួយគេហ៎អត់ទេលីនអត់ទេដូចណាឃើញទេណាយល់ច្រឡំហើយលីនឈប់និយាយអរ៉ាយើងកាន់តែនិយាយកាន់តែធ្វើឲ្យខ្ញុំស្អប់យើងលីន លេងកុំចង់មើលរាងកែមានអំណងឯណាគ្មានអំណងហ៎គ្មានអំណងតែដេកជាមួយគ្នានៅលើខែអានឹងគេហៅស្អីវិញគ្មានអំណងទេហ៎លេងណែណែតាំងពីខ្ញុំជួបយើងថ្ងៃដំបូងខ្ញុំព្យាយាមនិយាយទៀតស្មាស់យើងគ្រប់យ៉ាងដើម្បីឲ្យយើងលៀងសតិជប់ឯងយើងមកដណ្ដើមប្តីគេតែឥឡូវមើលមើលយើងនៅតែមកតាក់ទងប្តីខ្ញុំដដែលលីនអត់ទេអាណាយកច្រឡំហើយពួកបងបានធ្វើអីមែនណាលីនលីន លិនលិនចាំមើងងាយខ្ញុំខ្ញុំមិនថាអីទេប៉ុន្តែលិនក៏ទៅយល់ដល់មុខប្តីខ្លួនឯងផងយល់ពីចិត្តគេផងទៅយល់ វាសិនមើលម៉ាក់ម៉ាក់កូនផាត់ពណ៌រួចហើយមើលមើលស្អាតអត់ប៉ាកូនផាត់ពណ៌ហើយស្អាតអត់ស្អាតតើកូនអោះមើលម៉ាក់សុំមើលតិចមើលស្អាតទៅណូកូនមកប៉ិនផាត់ទៅណាហើយកលឺឡើងស្អាតហ្មងលុយមែនហើយម៉ាក់កើតអីមិនបានយំ ម៉ាម៉ាក់មានយំណាមិញដៃជប់ផ្នែកម៉ាម៉ាក់អូហើយមិញម៉ាម៉ាក់គិតចង់ទៅបេះផ្កាហ្នឹងអីកូនអើម៉ាម៉ាក់ទៅបេះផ្កាសិនណាម៉ាក់មិនទៅទេយើងចូលផ្ទះវិញទៅណាចូលផ្ទះវិញទៅ ព្រះអង្គម្ចាស់ក៏បាននៅជាមួយនឹងព្រះនាងម្ចាស់ហើយរស់នៅបង្កើតគ្រួសារដោយរីករាយកូនរកូននៅតាន់គេងទេហើយមើលមុខម៉ាក់ធ្វើអីចង់ស្ដាប់រឿងទៀតមែនណាកូនអត់ទេម៉ាក់ម៉ាក់កើតអីមែនមិនបានសួរម៉ាក់អញ្ចឹងម៉ាក់មានកើតអីណាអត់ទេតែកូនលឺ ម៉ាក់ឆ្លូគ្នាមួយប៉ាលឺលឺហើយកូនលឺម៉ាក់យំលឺលឺទៀតម៉ាក់ឈឺអីមែនអូយអអត់ទេម៉ាក់និងប៉ាប៉ានិយាយមួយគ្នាធម្មតាធម្មតាតើមានមានអីណាប្រហែលជាកូនរោស្ដាប់រឿងកំ pl ែងច្រើនពេកហើយបានអញ្ចឹងអត់អីទេតែណាក៏ម៉ាក់សុំទោសណា បើសិនជាកូនឮអីអត់ល្អពីម៉ាក់ហើយប៉ាក្រោស្មានតាំងយកគេទៀតកូនកូនស្ដាប់ម៉ាក់អន្ទានរឿងអត់ស្ដាប់ប៉ាក៏មកស្ដាប់ម៉ាក់អន្ទានរឿងដែរតោះលីនអន្ទានរឿងហ្នឹងបងស្ដាប់ដែរអឺរ៉ាអន្ទានរឿងឲ្យកូនរងស្ដាប់ហើយខ្ញុំតែគេងហើយខ្ញុំហត់ហត់ខ្លាំង លេងស្តាប់បងនិយាយសិនមើលកូនកំពុងតែមើលមកខ្ញុំអត់ចាំប្រកែកគ្នាមកកូនទេហើយខ្ញុំក៏ចង់ស្ដាប់រាយនិយាយអីទៀតដែរបានទៀនរួយកូនស្ដាប់បាទកូនចាំបានទៀនរួយស្ដាប់ Set the cow. Linh là Linh Mày đã du lịch ở đây sao hẳn chăng ឆ្ងល់ដែរបើថាប្តីមានចិត្តចង់ក្បត់អីទាំងទីក៏មិនថាដែរឯងអត់ដឹងអីសោះហ្នឹងក៏ខឹងដែរអើយគិតទៅវាប្រពន្ធខឹងរហរឿងម្ដងម្ដងពិបាក stress ជាងធ្វើការអត់ចេញទៀតរីណារីណា Rina គិតចង់ទៅណាហ្នឹងគឺខ្ញុំទៅសុំផ្ទះមិត្តភ័ក្ដិនៅមួយរយៈសិនព្រោះថាខ្ញុំមិនចង់បង្ករឿងឲ្យរាជាមួយនឹងប្រពន្ធមានបញ្ហាសារខ្ញុំរីណាទៅលើមិនកើតនៅក្រៅមីលងឹតទៅទៅអញ្ចឹងគ្រោះថ្នាក់នៅគេញ៉ាំមួយយប់សិនទៅចាំផឹកกันទៅវិញខ្ញុំដឹងតាថាវាគ្រោះថ្នាក់វាយប់ជ្រៅពេកប៉ុន្តែខ្ញុំមិនចង់ឲ្យរាហើយនឹងប្រពន្ធរាមានបញ្ហាសារខ្ញុំទេ អត់អីទេលិនខឹងតែអញ្ចឹងទេចាំខ្ញុំជួយនិយាយគាត់ឲ្យគាត់នឹងយល់ហើយអត់អីទេណាគេយ៉ាងសិនទៅរ៉ែខ្ញុំក៏ចង់នៅកន្លែងហ្នឹងដែរខ្ញុំមិនចង់ទៅទាំងយប់បែបហ្នឹងទេវាគួរឲ្យខ្លាចប៉ុន្តែខ្ញុំនៅអត់បានទេខ្ញុំខ្លាចថាខ្ញុំគឺជាឆ្អឹងអតឹងកធ្វើឲ្យរ៉ាហើយប្រពន្ធរ៉ាមានបញ្ហានឹងគ្នាអញ្ចឹងទៅខ្ញុំបខំចិត្តទៅតែម្ដងទៅអូខេ ចឹងក៏បានដែរខ្ញុំសុំទៅរីណាជាមួយលីនផងណាបើសិនជាគាត់និយាយអីទៅលឺលុះណាអញ្ចឹងអាចទៅបានណាចារ៉ាប៉ុន្តែប៉ុន្តែរ៉ាគឺជា ប្តីដ៏កម្ររកបានណានេះប្រពន្ធរ៉ាធ្វើខុសប៉ុណ្ណឹងហើយគេជាមនុស្សស្រីដែលគ្មានហេតុផលររឿងតែគ្មានហេតុផលបែបនេះរ៉ានៅតែមិនប្រកាន់លឹកលែងគេគ្រប់ពេលទៀតតែប្រកាន់លិនទៅអី លិនប្រពន្ធខ្ញុំមនុស្សតែអញ្ចឹងប្រច័នច្រើនខឹងច្រើនច្រឡោតតាមផ្លែទេតែខ្ញុំលួងទៅបាត់ហើយធម្មតាដូចគេនិយាយអញ្ចឹងមនុស្សស្រីតែស្រឡាញ់ខ្លាំងប្រច័នខ្លាំងហើយហើយប្រច័នខ្ញុំគ្រប់ចំណុចអញ្ចឹងមានតែបារម្ភខ្ញុំតាំងពីចុងសក់ដល់ចុងជើងអញ្ចឹងមានអីទៅប្រកាន់តែបន្តិចទៅលួងទៅបាត់ហើយចាខ្ញុំតាសារ៉ាយនេះលិនគេមានសំណាងដល់ហើយអញ្ចឹងខ្ញុំទៅឯណា ប៉ុន្តែ ខ្ញុំចង់ផ្ដាំរ៉ាថាបើថ្ងៃណាមួយរ៉ាមានបញ្ហាជាមួយប្រពន្ធរ៉ាខ្លាំងគ្មានកន្លែងត្រូវទៅរ៉ាត្រូវចាំថានៅមានខ្ញុំណារ៉ាទៅរកខ្ញុំបានណាខ្ញុំចាំទទួលរ៉ាជានិច្ចណារ៉ាណាមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពទ្វេដង Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto ស្មានជីវិតរស់រវើង Rejoy ធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោងទឹកដោះគោជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្ទីងជីវិតប្រកបដោយភាពស្វាហាប់ S26 Go Progress ថ្មីបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំង បានបាកាលើសពីភេសជ្ជៈបើកម្លាំង La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតពេលដែលស្រលាញ់គ្នា អត់អីទេខ្ញុំមានថ្ងៃណាត់ទៅចោលប្រពន្ធកូនកាត់ជួយតាមផ្លិនផ្លិនហ្នឹងមានតែអីទេទោះបីមិនក៏គ្មានថ្ងៃចាក់ចេញផ្ទះខ្ញុំដែរអត់អីទេណាអរគុណច្រើនណាស់រីណាចាអញ្ចឹងទៅម្នាក់ឯងបានណោះអូខេអញ្ចឹងប្រចាំប្រចាំតាមផ្លូវណាចា គ្រាន់តែខ្វាត់តិចក៏មិនបានដែរមិនដឹងថាងប់ងល់ជាមួយនឹងមីប្រពន្ធហេងសុយដល់ណាទៀតទេឈូគ្នាប៉ុណ្ណឹងហើយប្រកាច់លេងលះគ្នាទេតែបើយើងព្រមទៅបែបនេះដូចជាយើងនេះវាអន់ពេកមុននឹងយើងចេញយើងក៏គប់ក្របបាយឲ្យផ្ទះនេះវាផ្ទុះអស់សិន មកយើងជិះនៅស្ងប់ចិត្ត មិនហើយត្រូវថងណាអត់ខ្ញុំខ្ញុំមានអារម្មណ៍ថាខ្ញុំវល់មកខ្លាំងណាអូអញ្ចឹងកុំតណាទៅអញ្ចឹងទៅទៅតាមអមេរិកទាំងយប់ហ៎ស្នាក់នៅមួយយប់សិនទៀតណាចាំផឹកខ្ញុំទៅវិញតែតែខ្ញុំខ្លាចខ្លាចរ៉ាមានបញ្ហាដោយសារខ្ញុំមិនប្រពន្ធរ៉ាទៀតអត់អីទេចាំខ្ញុំជួយនិយាយមួយលីនឲ្យលីនប្រកាសជាយល់ខានទេណាចាំខ្ញុំបញ្យល់នាងគេមិនចិត្តដាច់ទុកឲ្យរ៉ាមានបញ្ហាចូលទេអញ្ចឹងសម្រាប់នៅហ្នឹងណា អូខេតោះចឹងសាក់កោមើលឬអត់មកយាយតើការទេបើថាមិនមែនអត់ការទេខ្ញុំហៅពេទ្យណាអត់អីទេខ្ញុំអាចទៅរួចប៉ុន្តែគ្រាន់តារា ជួយគ្រាខ្ញុំទៅបន្ទប់ទៅគឺខ្ញុំគ្រប់គ្រាន់ហើយខ្ញុំទៅម្នាក់កើតទេណាខ្ញុំមានអារម្មណ៍ថាខ្ញុំវិលមុខខ្លាំងអត់អីចឹងខ្ញុំគ្រាក៏បានដែរចឹងតោះមកតិចតិចទេ អីណារ៉ារ៉ាបកកក្នុងចិត្តអីត្រូវគេថាខ្ញុំមិនបកកបញ្ហាឲ្យរ៉ាជាមួយនឹងប្រពន្ធរ៉ាទៀតអូអត់អីទេលីនតែអញ្ចឹងទេតែចិត្តបានណាស់តែខ្ញុំនិយាយម៉ាត់ពីម៉ាត់ទៅប្រហែលជាគេព្រមហើយគេមិនចិត្តដាច់ឲ្យរីណាត្រឡប់ទៅផ្ទះវិញតែអញ្ចឹងទេអីទេអរគុណរ៉ានេះបាទ បន្តិចអូសុំទោសផងនេះណាលីនលីនហត់ចេញពីកន្ទប់ចេញមកធ្វើម៉េចមកដេកមួយគេអ្ហ៎អត់ទេលីនអត់ទេដូចណៃឃើញទេណៃជួយច្រឡំហើយ ងឯណាគ្មានបំណងហ៎គ្មានបំណងតែដេកជាមួយគ្នានៅលើខែអានេះគេហៅស្អីវិញគ្មានបំណងទេហ៎នេះណាតាមពីខ្ញុំជួបយើងហើយដបងខ្ញុំព្យាយាមនិយាយទៀតស្មាស់យើងគ្រប់យ៉ាងដើម្បីឲ្យយើងលៀងសតិជប់ឲ្យយើងមកដណ្ដើមប្តីគេតែឥឡូវមើលមើលយើងនៅតែមកតាក់ទងប្តីខ្ញុំដដែលលីនអត់ទេណាយកច្រឡំហើយពួកបងបានធ្វើអីមែនណាលីនលីន លេងចាំមើងងាយខ្ញុំខ្ញុំមិនថាអីទេប៉ុន្តែលេងក៏ទៅយល់ដល់មុខក្តីខ្លួនឯងផងយល់ពីចិត្តគេផងទៅយល់យល់ឯងខ្ញុំនេះដល់តែឆោមើលប្តីខ្លួនឯងដែរជាមួយស្អីនឹងមែនអើយ យលីនបងប្រាប់ម្ដាយមកដង ហើយស្ដាប់ចឹងមើងងាយចំបងមកណាក៏មើងងាយដល់គេបងប្រាប់ក៏មើងប្រាប់ម្ដាយមានម្ដាយស្ដាប់សោះចឹង លីនមិនអញទៅនិយាយចឹងដាក់គេមើងងាយធ្វើតែប្តីបានហើយកុំទៅមើងងាយដល់គេបងប្រាប់ដែរដែរនេះរ៉ារ៉ាកំថៃលិនអីណាលិនឆេឆាវមកពីស្រឡាញ់រ៉ាទៅមិនបានគិតមុខគិតក្រោយបែបនេះបាត់បាត់ទេឈប់មកនិយាយធ្វើខ្លួនឯងល្អទៀតទាំងក្នុងខួរក្បាលខ្ពស់តែគិតចង់ទៅដល់ប្តីគេលិន លិនអណានិយាយស្អីគេពាក្យលែងគ្នាលែងគ្នាអណានិយាយស្រួលម៉េះអណាអូននិយាយអត់មានគិតសោះហ្មងអីឲ្យគិតមិនឲ្យគិតដល់ថ្នាក់អង្គុយចាំឲ្យស្ដាប់ពាក្យបកស្រាយពាក្យកុហកបងប្រារបស់យើងរហូតនឹងមែនណារ៉េបានហើយបងពីឈប់ឈ្លោះគ្នាទៅណាខ្ញុំសុំបងចាប់ទុកថាខ្ញុំជាអ្នកខកក៏បានដែរ ខ្ញុំសុំទៅវិញហើយមកឯងរីណាមកឯងវិលមុខរ៉េខ្ញុំមានអារម្មណ៍ថាខ្ញុំវិលមុខវិលមកឬក៏ឈឺចង់តាក់ប្តីខ្ញុំលីនស្រលាញ់គ្នាយូរយូរតែឃើញចំណាត់អាក្រងមិនតន់នឹងមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដង ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto ស្មានជីវិតរស់រវើង Rejoy ធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោងទឹកដោះគោជូរអង្គមៀលឆ្លាញ់ហើយផ្នែកព្រឺច្បាស់ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្ទីងជីវិតប្រកបដោយភាពស្វាហាប់ S26 Go Progress ថ្មី បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតពេលដែលស្រលាញ់គ្នាយូរយូរតែឃើញចំណុចអាក្រង់មិនទាន់នឹងឬណាក៏ជិះបានវិញមកមែន ម៉ូរីណាចាំខ្ញុំជូនទៅនៅកន្លែងផ្សេងអត់អីរ៉េខ្ញុំទៅម្នាក់ក៏បានដែររ៉ានៅនិយាយមួយលេងសិននៅអត់អីចាំខ្ញុំជូនទៅរីណាកំពុងឈឺផងឯងមកតោះបើទៅមួយគេហើយមានន័យថាយើងយកគេណារ៉េហើយបើទៅហើយបាច់មកវិញឯង ឈ្មោះថាគូតែពេលក្បែរគ្នាយូរបែរជាសោះខក្រង់ម្នាក់ធ្វើនិង សុំទោសម្ដងទៀតផងណាដោយសារតែខ្ញុំទៀតឯងបានរ៉ាមានបញ្ហាជាមួយនឹងលិនសុំទោសមែនណារ៉ាអត់អីទេអឺចាំខ្ញុំជូនលីណាទៅដល់ខុនដូហើយចាំខ្ញុំត្រឡប់មកវិញចាំខ្ញុំមកលួងលិនទៅលេងអីហើយនឹងវត្តខឹងហើយនេះដោយសារតែខ្ញុំទៀតឯងមែនទេបានធ្វើឲ្យរ៉ាហើយនឹងលិនឈ្លោះគ្នារហូតខ្ញុំសុំទោសប៉ិតមែនណារ៉ាខ្ញុំគ្មានចេតនាទេណា អត់អីទេខ្ញុំទេដែលត្រូវសុំទោសលីណាជំនួសលីនផងលីនខឹងចិត្តតែនិយាយទេ តែមែនតើទៅលីនស្រួលណាស់បើសិនជារីណាស្គាល់លីនច្បាស់ជាងនឹងដឹងហ្មងថាលីនគឺជាមនុស្សស្រួលទេតែដោយសារខឹងពេកចិត្តតែនិយាយទៅចាអញ្ចឹងចាំខ្ញុំព្យាយាមចូលចិត្តសិទ្ធស្នាជាមួយលីនឲ្យបានច្រើនប៉ុន្តែខ្ញុំមើលតលិនមិញនឹងដូចជាខឹងខ្លាំងណាស់ដែរអាចអត់ បើសិនជាគេសុំរាលែងលះគ្នាមែនជាការពិតអត់អត់ទេមានរឿងអីទៅដល់ថ្នាក់ហ្នឹងហ៎មិនអាចហ្មងលិនខឹងចេះតែនិយាយហ្នឹងតាលួងតែបន្តិចទៅមុនក្រោយខ្ញុំលួងតែតបាត់ហ្នឹងហើយគ្មានថ្ងៃណាខ្ញុំបដឲ្យគ្រូសាខ្ញុំបែកបាក់ទេកុំភ័យអីណាអត់អីទេតោះទៅខ្ញុំជូនទៅយប់ហើយ ទេរ៉ាអ្នកចិត្តមែនអូនេះរ៉ាអ្នកចិត្តចោលអូនរ៉ាទុកឲ្យអូននៅម្នាក់ឯងមែនអូរ៉ាចោលអូនទៅណៃជាមួយគេបងឯងធ្វើជាប្តីគេមិនដឹង បានຕົកឲ្យពពកនៅម្នាក់ឯងចឹងណាមនុស្សប្រហេតុអីហេតុអីអាប្រកក្បានហេតុអីបើមនុស្សប្រុសស្រឡាញ់មនុស្សស្រី200នៅដល់សន់ យយើងបញ្ចប់ត្រឹមនឹងហើយមកយំចឹង យំណាម៉ាក់ប្រាប់ខ្ញុំមកគេធ្វើអីម៉ាក់ចាំខ្ញុំវាយគេឲ្យចាំមើលកូនប្រាប់ប៉ាថាមានគេវាយម៉ាក់ ំយំណាម៉ាក់កុំយំមានកូននៅក្បែរហើយកុំយំម៉ាក់ក៏ដល់ហើយកណ្ដាលទៅជាមួយម៉ែ មួយម៉ាក់ណាកូនណាឥឡូវចាំបន្តិចម៉ាក់ទៅរៀបអាវអូខេពេលដែលស្រលាញ់គ្នាយូរយូរតែឃើញចំណាត់អាក្រងមិនតន់នឹងមីថាទឹកនំយូនីត្រៃប្រភេទព្រីមៀមគុណភាពស្វេដង Blasto ជីវិតស្រស់ស្រាយហើយឆ្ងាញ់គ្រប់មាត់ Blasto ស្មានជីវិតរស់រវើង រីចយធ្វើឲ្យសក់ទន់រលោងនិងជាប់ក្លិនក្រអូប24ម៉ោងទឹកដោះគោជូរអង្គមៀលឆ្ងាញ់ហើយផ្នែកព្រឺច្បាស់ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែស្ទីងជីវិតប្រកបដោយភាពស្វាហាប់ S26 Go Progress ថ្មីបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំង La Roscobin ការពីនឹងព្យាបាលជំងឺផ្ដាសាយយ៉ាងមានប្រសិទ្ធភាពដើម្បីជំនួយកម្លាំងនិងខួរក្បាលញ៉ាំបេរូការរាល់ថ្ងៃដើម្បីធម្មពលដ៏ខ្លាំងក្លាភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតពេលដែលស្រលាញ់គ្នាយូរយូរតែ Música តណាប៉ាតអត់អត់ទេម៉ាក់ម៉ាក់ហើយប៉ាប៉ាឈប់លេងចូលគ្នាហើយអញ្ចឹងយើងទៅតែពីរនាក់បានទេណាយកប៉ាប៉ាទៅទេមិនបានឈប់លេងចូលប៉ាប៉ាអញ្ចឹងម៉ាក់ ចាប់តាតាកូនសិនម៉ាក់នាំប៉ាទៅដាវឲ្យប៉ានៅផ្ទះម្នាក់ឯងប៉ាខ្លាចខ្មោច បងប្អូនទាំងគ្នាសម្រាប់រំនេះក៏ខ្ញុំពាក់ទៅបានម្ដង ដូចគ្នាណាម៉ាក់ម៉ាក់ប៉ាប៉ាមកហើយមកហើយអត់ចូលមកពីយើងមកទេខ្មែរគេណាខ្មែរគេអីមានអីតែខ្មែរមានតែអីខុសផងម៉េចហើយស្រីឃើញហើយញ៉ែសលេងបានមែនអូចូលកញ្ចក់ ឃើញអត់រូបនៅលើខ្លួនរបស់ប្តីខ្ញុំពេលប្តីខ្ញុំពេលឲ្យមើលអាស្អាតណាស់ហើយរូបហ្នឹងខ្ញុំទៅពាក់ទៅកម្មវិធីបានតែម្ដងឯងឃើញអត់ប្តីខ្ញុំពាក់ស្អាតណាស់នៅពាក់លើខ្លួនប្តីខ្ញុំស្អាតហើយពាក់លើខ្លួនខ្ញុំកាន់តែស្អាតទៀតឃើញអត់បងប្អូនហើយបងប្អូនទាំងអស់គ្នាមូលហេតុដែលញោមយកមកឡាយនឹងថ្ងៃហ្នឹងគឺចង់ឲ្យបងប្អូនទាំងអស់គ្នាជាពិសេសស្រីៗគ្នាយើងកាត់បន្ថយការចំណាយបាច់ទិញកៅអៅថ្មីទេហើយកៅអៅរបស់ខ្ញុំគឺមកទឹកហ្នឹងប៉ុន្តែស្អាតនៅថ្មីហ្មងឃើញអត់ យ៉ាងមិនដែរបើស្រឡាញ់តម្លាក់លេខមកណាចេប៉ាប៉ាពាក់ចឹងស្អាតណាស់ម៉ាក់មែនហ្នឹងហើយប៉ាពាក់ចឹងស្អាតមែនបាទតាលីនដូរក៏ដូរស្អាតស្អាតចេអូលីនបិទមកបិទអីចឹងនេះប្តីមានប្រពន្ធមានកូនមួយបិទមកស្អីខ្ជិលចង់ស្អាតណា យីមិននិយាយចឹងវាប្រពន្ធមានកូនក៏ត្រូវតែស្អាតដែរអូនចង់ឲ្យប្តីស្អាតចង់ឲ្យប្តីទៅក្រៅទៅគេទៅសើថាស្អាតអីអត់ចង់ឲ្យកូនដើរទៅណាថាមានប៉ប៉ាគេមុខស្អាតសាច់រលោងអីហ៎ហាហើយចង់ឲ្យគ្រួសារចេញទៅណាទៅគេទៅសើថាអូគ្រួសារនេះស្អាតទាំងម៉ាក់ស្អាតទាំងប៉ាស្អាតទាំងកូននិយាយទៅមកគ្រួសារស្អាតទាំងអស់ហ្មងអត់ចង់បានទេអឺស្អាតទាំងអស់គ្នាពេលប្តីស្អាតមានគេមកតាមញ៉ាយអង្គខឹងអង្គប្រច័ណ្ឌកុំហៅណា hiền Giờ xả giới Nó mất chắc kiểu mà ừ. Thôi thôi bật cái bán ra cho Mẹ thở bơ môi Chốt á Ôi Ôi Mà, trời môi mà, sẽ lấy tội ấy Cá trường មកឡើងឡូងមកសេវាកម្មបន្តញ៉ាំផ្លែឈើបងបាយជាប្រាពីមកសោះអង្គើពេលដែលនៅក្បែរគ្នាយូរយូរតែឃើញចំណុចអើក្រងពេលដំបងបងអងទួយ៉ាងណាក៏មិនថាសុំត្រឹមអត់បានបានហើយមិនចង់សុំអ្វីឡើយក្រោយសុំយល់ចិត្តមកបងបងបង yeah. Thì vẫn ở nữa Thật là bọc បងត្រឡប់មកវិញហើយលាងដៃមួយជែលហើយណាអង្កលហើយហើយលីនលីនទៅណាហើយមែនក្នុងបន្ទប់ចឹងឬមួយក៏ទៅបន្ទប់កនរោមកឃើញកាលីននៅនឹងចឹងតិចលីននាំកនរោរត់ក្បាត់ទៅអូយវីវ៉យ លើកនេះផែកខឹងខ្លាំងណាស់មើលទៅតែអត់ចូលទៀតហ្នឹងឯង បើគេរត់ចោលយើងក៏បានន័យថាគេជប់ស្រឡាញ់យើងហើយណារ៉ាលីងគ្មានថ្ងៃជប់ស្រឡាញ់ខ្ញុំទេខ្ញុំដឹងខ្ញុំដឹងថារ៉ាក៏មានចិត្តចំពោះខ្ញុំដែររ៉ាប្រាប់ខ្ញុំតាមត្រង់មកជប់ខកខ្លួនឯងទៅរ៉ាណាខ្ញុំស្បត់ឲ្យស្លាប់ឥឡូវនេះបើមិនខ្ញុំធ្លាប់មានកូនចិត្តស្រឡាញ់យើងសុំបីតែបន្តិចមកទ្វារចាញ់ពីផ្ទះខ្ញុំឥឡូវហ្នឹងចេញឲ្យឆ្ងាយហើយហាមមកជន់ទីហ្នឹងទៀតមែនតែចោលបងទៅបនម្នាក់ឯងចឹងចាំអត់ផ្ទះយើងវិញមុនណា បងនឹកបងបារម្ភពីណៃនឹងកូនណាឬស្រីមានអ្នកបាត់ទ្វាតិចលេងត្រឡប់មកវិញហ៎ទ្វាបាត់ណាតែមិញលឺស្រីបាត់ទ្វាច្បាស់ចេះអូយខ្មៅយកកុំមកលងខ្ញុំអីខ្ញុំកំពុងតែខ្ញុំប្រពន្ធកូនខ្ញុំមកចោលខ្ញុំផងបាត់ សុំឲ្យផ្អែមបន្តិញបងបែជាប្រើពាក្យបាច់សោះអង្គើយពេលដែលនៅក្បែរគ្នាយូរយូរតែឃើញចំណុចអាក្រង់ពេលដំបងបងអងទួយ៉ាងណាក៏មិនថាឡើយក្រែងពួកយើងជាគូសុំត្រឹមអត់អោនបានហើយមិនចង់សុំអ្វីឡើយក្រៅពីយល់សុំយល់